អូខេបាទសូមអនុញ្ញាតគ្រប់ជំរាបសួរអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូ SNG Gamer KH មកម្ដងទៀតហើយអូខេឥឡូវយើងធ្វើការជួលលេខបាទតាមការធ្វើការសន្យាអ្នកនរគ្នាអឺជាមួយនឹង bullet angle ក៏ដូចឬក៏ chain angle អីទេបាទគឺថាឥឡូវយើងធ្វើការជួលលេង game បាទថ្មីនេះហើយឥឡូវយើងដល់ពេលនៃការចូលលេងអ្នកនរគ្នា គឺវេលាម៉ោង10 10នាទីអូខេហ្គេមចូលធ្វើការបើកឲ្យចូលលេងហើយ ឥឡូវកុំឲ្យខាតពេលវេលាយូរអ្នកនរគ្នា តាមដានវីដេអូខ្ញុំតែម្ដងឥឡូវយើងធ្វើការនាំអារម្មណ៍អ្នកនរគ្នាចូលទៅក្នុងហ្គេមតែម្ដងថាទស្សនវិជ្ជានៅក្នុងហ្គេមបើ AK2 នេះគឺយ៉ាងម៉េចអូខេឥឡូវកុំឲ្យខាតពេលវេលាយូរអូខេ let's go ឥឡូវខ្ញុំជាដំបូងខ្ញុំត្រូវធ្វើការចូលទៅក្នុងហ្គេមហ្នឹងហ្គេមគឺខ្ញុំបើកហើយហើយឥឡូវយើងអឺឥឡូវខ្ញុំអត់តន់ដូរភាសាទេខ្ញុំដាក់ភាសាខ្មែរសិនអញ្ចឹងខ្ញុំធ្វើការចុចទៅសិនអឺកន្លែងនេះខ្ញុំត្រូវជ្រើសយកបាទប្រុស ខ្ញុំយក hero ប្រុសឲ្យដោយសារតែអឺយើងជាអឺបរោះអញ្ចឹងណាហ្នឹងហើយអូខេឥឡូវយើងធ្វើការដូរឈ្មោះអ្នកនរគ្នាខ្ញុំត្រូវឃើញថាត្រូវដូរឈ្មោះសិនអញ្ចឹងខ្ញុំត្រូវដាក់ឈ្មោះខ្ញុំ SNG អឺ KH អឺ Kboy អូខេ KH Kboy តែម្ដងសេចិត្តអ្នកនរគ្នាចង់ដាក់ឈ្មោះអីដាក់ទៅ អូអត់ឲ្យដាក់ច្រើនទេក៏ប៉ុន្តែអ្នកគ្នាគេអត់ឲ្យដាក់ឈ្មោះដក clear ឥឡូវយើងកុំអាកដក clear មើលអូខេឥឡូវគេគេឲ្យដក clear អញ្ចឹងខ្ញុំត្រូវអត់អត់ខ្ញុំអត់ដក clear ទេខ្ញុំធ្វើការចូលនេះវិញខ្ញុំដាក់សារថ្មីខ្ញុំដាក់ S S S S N G K H ហើយខ្ញុំចុចមួយខ្ញុំដាក់ K ហើយខ្ញុំដាក់អារមាំងនេះមួយហើយ B O Y Come on baby អូខេខ្ញុំដាក់ប៉ុណ្នេះបានហើយអឺ SNG KH .K boy អូខេឥឡូវខ្ញុំធ្វើការជ្រើសរើសទូខោអាវហ្នឹងគេឲ្យកៅអៅហ្នឹងបានហើយធ្វើការរើមុខទៅណាមុខមុខណាស្អាតតិចបាទយកមុខណាស្អាតតិចអេអានេះអានេះយកអាដើមនេះអាដើមនេះស្អាតតែអូខេខ្ញុំចូលចិត្តយកអាអាសក់យ៉ាងជ្រុងឡើងលើបន្តិច អូខេឥឡូវខ្ញុំធ្វើការបង្កើតយូរហើយអ្នកនរគ្នាកុំភ្លេចធ្វើការដាក់ឈ្មោះឲ្យហើយហ្នឹងហើយកុំឲ្យជីវាំងពេលដែលយើងដាក់ឈ្មោះខុសពេលដែលយើងចូលទៅលេងគឺវាយើងត្រូវការដូរដូរឈ្មោះយើងត្រូវការដូរឈ្មោះទៀតខ្ញុំជាអ្នកថ្មីខ្ញុំមានបទពិសោធន៍បាញ់ប្រហារខ្ញុំជាអ្នកជំនាញខាងបាញ់អឺអញ្ចឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាគេដាក់ជ្រើសរើសប្រវត្តិរូបសង្ខេបរបស់អ្នកឲ្យស្របតាមស្ថានភាពជាក់ស្ដែងអញ្ចឹង កន្លែងនេះយើងគឺជាអ្នកថ្មីបើសិនជាយើងអ្នកថ្មីយើងធ្វើការយកអ្នកថ្មីបើសិនជាយើងខ្ញុំមានបទពិសោធន៍ខាងបាញ់ប្រហារអ្នកនរគ្នាអាចធ្វើការយកកន្លែងនេះក៏បានហើយបើសិនជាអ្នកនរគ្នាធ្លាប់ជាធ្លាប់ជាអ្នកបាទជំនាញខាងបាញ់គឺយកខាងនេះទៅអញ្ចឹងដោយសារតែខ្ញុំថ្មីអញ្ចឹងហ្គេមនេះខ្ញុំអត់បានលេងទេឥឡូវឥឡូវខ្ញុំយកជាអ្នកថ្មីតែម្ដងអូខេឥឡូវខ្ញុំសូមបញ្ជាក់តែម្ដងហ្នឹងហើយឥឡូវយើងបញ្ជាក់យើងចូលធ្វើគឺចូលលេងហើយហ្នឹងហើយឥឡូវរងចាំបន្តិចអ្នកនរគ្នាអីចា អូយអូខេណែអ្នកគ្នាកុំភ្លេចធ្វើការតាមដានវីដេអូរបស់ខ្ញុំហើយកុំភ្លេចបាទជួយធ្វើការចុច Subscribe បាទដាក់រូបសញ្ញាកណ្ដឹងផងអ្នកគ្នាដើម្បីធ្វើការលើកទឹកចិត្តហើយអ្នកគ្នាអាចធ្វើការបញ្ចេញ comment នៅខាងក្រោម Channel របស់ខ្ញុំបានហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូតាក់ទងជាមួយនឹង game បាទ Bullet Angle គឺដូចជា angel ក៏មិនដឹងឬក៏ angle ក៏មិនដឹងខ្ញុំអានខុសអ្នកនរគ្នាអាចជួយធ្វើការ comment នៅខាងក្រោមតិចផងព្រោះអីខ្ញុំយ៉ាងច្រឡំគ្នាដែរហើយអានេះដូចជា AK2 ក៏បានដែរពួកអី AK1 ធ្វើការចេញឥឡូវយើងបាទនោះធ្វើការចូលទៅសិនអូខេហ្នឹងហើយយើងចូលដំបូងយើងឃើញហើយក្បាលឆាករបស់ហ្គេមហ្នឹងគឺយើងមានយន្តហោះមានអីទឹកសមុទ្រមានអីចឹងណាឥឡូវឥឡូវយើងធ្វើការចូលទៅក្នុងហ្គេមសិនអ្នកនរគ្នារងចាំបន្តិចសិនទៅវាយឺតបន្តិចហើយដោយសារតែហ្គេមថ្មី ធ្វើការអាប់ដេតថ្មីអ្នកនរគ្នាអញ្ចឹងអ្វីក៏ថ្មីដែរហាអូខេឥឡូវយើងចូលហើយអូ my cop series រីតែរីរីតែម្ដងបាទអូខេបាទ hero ខ្ញុំដែលខ្ញុំបានយកគឺចុះមកដល់ពីយន្តហោះហើយអញ្ចឹងអត់ដឹងថាហ្គេមហ្នឹងគឺលេងមិនខ្លះអ្នកនរគ្នាអាចធ្វើការតាមដានវីដេអូខ្ញុំទាំងអស់គ្នាអូនេះគេប្រាប់នៃផ្នែកនៃការលេងនៅលើទូរស័ព្ទដៃអញ្ចឹងណាអ្នកនរគ្នា controls port this is the center of your field of vision ចឹងនៅលើកុំព្យូទ័រខ្ញុំអត់ទាន់ខ្ញុំអត់ទាន់ set up ជាមួយនឹងកំភ្លើងហ្នឹងឯងដឹងមិនអីអ្នកគ្នាដឹងលេងកើតកើតទេ right side and fix your field of vision on the target point អូខេឥឡូវខ្ញុំអឺ swipe the left side of the screen to control your movement and enter the target area នេះអូទៅមុខអូទៅមុខនេះអូមកខាងចេះ អូអញ្ចឹងខ្ញុំមិនទាន់សេរីទាន់ត្រូវទេអ្នកគ្នាអញ្ចឹងខ្ញុំត្រូវធ្វើការសេរីម្ដងទៀតខ្ញុំត្រូវទៅការសេរីបើសិនអ្នកគ្នាលេងលើទូរស័ព្ទដៃស្រួលទេអញ្ចឹងខ្ញុំនៅនេះខ្ញុំត្រូវការសេរីអញ្ចឹងខ្ញុំត្រូវតែអូសសិន Look out enemy spotted ahead okay. take him fire អានេះយើងប្រាប់លេខបាញ់អូខប់ស្រីគេ Now let's try out auto fire. Launch a kill! Unstoppable! Unbelievable! កិច្ចការទី5សម្រាប់សត្រូវអស្ចារ្យបន្តបំផ្លាញសត្រូវដែលកំពុងវេប្រហារ enemy យើងធ្វើការវេប្រហារអឺចេះអ្នកនរគ្នាដោយសារតែអឺខ្ញុំអត់ទាន់បានសេរីនេះទេ នេះបើសិនជាអ្នកនរគ្នាលេងទូរស័ព្ទដៃស្រួលសេរីតិចបើតែនេះខ្ញុំមិនទាន់បានសេរីលើកុំព្យូទ័រទេព្រោះវាអត់ទាន់ត្រូវជាមួយនឹង key អញ្ចឹងខ្ញុំត្រូវធ្វើការសេរីម្ដងទៀត Don't worry just tap the dance button to regain HP by dancing អូបាទបូកនឹងនឹងការរំស្ទាយរំមកលយទៀត Back to full health tap the dance button again to stop dancing Careful the battle isn't over yet ស៊ីក្បាលតែម្ដងបាទ hand shot អូ snap ទៀតនេះគេបរិញ្ញាយើងលេងសិនអ្នកនរគ្នាអឺអូ scope អឺអូ Congratulations ខប់សេរីនេះតែខ្ញុំនឹងធ្វើការសេរីអឺ keyboard ខ្ញុំឲ្យត្រូវសិនបាទខ្ញុំលេងកាតអញ្ចឹងលេអត់ទាន់កាតទេព្រោះឯ keyboard ពជាលើ keyboard កាតផងបានតែលើម៉ៅបើទៅបើសិនជាទូរស័ព្ទអ្នកនរគ្នាចេះយើងអាចធ្វើការចូលលេងលើទូរស័ព្ទដៃបានអញ្ចឹងទូរស័ព្ទដៃស្រួលលេងមែនទេអ្នកនរគ្នាកុំភ្លេចធ្វើការចូលលេងហ្គេមនេះអ្នកនរគ្នាអ្នកនរគ្នាប្រកាសជាសប្បាយមែនទេ Return to HQ អូខេឥឡូវខ្ញុំ ធ្វើការវគ្គដែលយើងទៅ train ដំបូងមិញគឺយើងបានឃើញអីទៅលើការ control ការបាញ់ការស្កប់ការហើកភ្លើងការស្ទាយរោមបាទគឺយើងធ្វើការបានអីអញ្ចឹងអញ្ចឹងគ្រាន់ថាអ្នកនរគ្នាលេងលើទូរស័ព្ទដៃគឺស្រួល ជាងខ្ញុំអញ្ចឹងព្រោះខ្ញុំត្រូវធ្វើការទៅសារ៉េម្ដងទៀតអូខេកនេះគឺដូចជា M4 បាទអូខេឲ្យ M4 មែនអូខេ is a weapon, Bunny. It will follow you whenever you go into the battle. Come here. Okay, yeah. I know you'll do even better with this gun by your side. Let's go test it out. This is the athletics. It's time to battle it out. for the seat. join your teammates and shoot everything that moves. ចាប់ផ្ដើមម្ដងទៀតអឺកន្លែងនេះគឺយើងមាន មាន map ជាច្រើន Plenty ចៃដនមហាសមុទ្រជួបាញ់ឆ្លងកាត់តអញ្ចឹងអ្នកនរគ្នាអាចធ្វើការជួលបានអ្នកនរគ្នាអឺខ្ញុំភ្លេចនឹកឃើញបាទខ្ញុំអត់ទាន់បានសេរីជាមួយនឹង key ផងហើយខ្ញុំមិនមិនទាន់កាត់អូខេឥឡូវខ្ញុំកាត់កុំឲ្យខាតពេលវេលាខ្ញុំសូមធ្វើការសេរីនឹង key មួយសិនបាទ accept it. Give it a try. Go, go, go. អឺសាកាដូបាទអូបាទដំបងអ្នកនរគ្នាគឺដំបងឲ្យ skin ស្អាតមែនតើចឹងអត់ទេអត់ទេកុំអានអ្នកនរគ្នាចាំបន្តិចចាំបន្តិចនឹងធ្វើការអឺទៅសារ៉េជាមួយនឹង key ខ្ញុំសិន custom ok chất ba này. Mission success. ខេអ្នកនរគ្នាយើងចូលលេងដំបូងគឺគេ free សៀនក៏ភ្លើងអំពណ៌មួយហ្នឹងឯងអ្នកនរគ្នាអាចធ្វើការចូលលេងបានហ្នឹងហើយអញ្ចឹងអ្នកដំបូងគឺគាត់បាន ធ្វើការលេងអំពណ៌អឺដោយសារតែឥឡូវនេះគឺខ្ញុំកំណត់ key អត់បានទេអ្នកគ្នាអធិស្ឋានផងនេះគឺជាកូនខ្ញុំចែករំលែកទៅលើអ្នកនរគ្នាបាទអត់ទាន់បានធ្វើការ download ឬក៏អត់ទាន់ការធ្វើការតែងយកទាញយកនៅ game Bullet Angle នេះ ចឹងធ្វើការចូលលេងបានអ្នកនរគ្នាសាក់កាដូសាក់កាដូបាទសាក់កាដូទីម៉ានទេខ្ញុំប្រើហឺសិនបាទព្រោះអីនេះខ្ញុំលេងត្រួសត្រួសឲ្យអ្នកនរគ្នាមើលទេrồi ô ô ô bạch các bạn đây ô vol một tiền nào thế Chống à Tôi banh lánh game mà Ôi Ôi Ôi Ôi Ôi skill một lần đi Đột lần đột lần Đôi giàm rồi cái đọc mà Ôi អត់ទេចាញ់អំហ្វខ្ញុំអំហ្វខ្ញុំណាគេអំហ្វខ្ញុំអូងប់បាត់អានេះមកពីក្រោយសាំខ្ញុំហើយយកអំហ្វខ្ញុំវិញអំហ្វខ្ញុំមានអត់ការទេការទេទៅមូលដ្ឋានវិញទៅមូលដ្ឋានវិញអូរំទេក្បាច់រំទេគេបាញ់ងប់ប្រញាក់ឡើយអូអូយអូយមកផុតស្រីជួយឲ្យកុំចង់មកពីក្រោយអាហាអាហាអូ double kill Chui Nã nhỉ Ok game នេះវាហាង graphic វាហាងហាងយ៉ាងច្បាស់ពេកអ្នកនរគ្នាដូចចឹងធ្វើឲ្យយើងវាហាងតាក់តាក់ដែរតើខ្ញុំកុំព្យូទ័រខ្ញុំខ្ញុំអត់បានសេរីហ៎អធិស្ឋានអ្នកនរគ្នាដូចវាហាងតាក់តាក់តិចតិចអី ខ្ញុំគ្រាន់តែបង្ហាញបង្ហាញទៅត្រួសត្រួសហ្នឹងណាអូបាទអូ Mission success ក៏មកបកកបាច់មកគាត់មកមួយរៀងតាក់ដែរអ្នកគ្នាចឹងខ្ញុំធ្វើការទៅស្រេសិនបាទខ្ញុំត្រូវការធ្វើការទៅស្រេអឺ setting វាបន្តិចដែរអឺវាតាក់តាក់ដែរអញ្ចឹងអឺ អ្នកអង្គនេះអាចធ្វើការ download លេខបានអញ្ចឹងវគ្គមិញខ្ញុំត្រូវឈ្នះគេហើយអឺ angle ចឹងហើយអញ្ចឹង game ហ្នឹងមានតែ angle ហ្នឹងណាហើយហៅថា angle ចឹងណា bullet angle អូខេអឺអឹម ខ្ញុំមានវីដេអូតែប៉ុណ្្នឹងទេអ្នកគ្នាអាចធ្វើការចូលលេងបានហើយខ្ញុំនឹងធ្វើការវីដេអូទៅលើ game ហ្នឹងជាច្រើនទៀតខ្ញុំនឹងធ្វើការវីដេអូតាក់ទងនឹង game ហ្នឹងធ្វើការចូលសារ៉េសិនឥឡូវខ្ញុំស្វែងយល់ពី game ណាដែរសិនអូខេអ្នកគ្នាបន្ទាប់ពីយើងបានធ្វើការបាញ់វិញគឺយើងឃើញហើយគឺអេមែនតើហើយសម្រាប់ការ free ដបងដបងអ្នកគ្នាចូលមកដឹងគេ free M4 ឲ្យម្ដងហើយអ្នកគ្នា អូខេខ្ញុំឡើងដល់ level up អូខេឡើងហើយ ទទួលបញ្ចូលទឹកប្រាក់ទទួលបញ្ចូលទឹកប្រាក់អូកន្លែងនេះមានកន្លែងគេបុកពេចដូច Free Fire ដូច គ្នាអ្នកគ្នាអញ្ចឹងយើងបុក Maria ទៅ Maria អីចឹងទៅបាន100ពេចអញ្ចឹងដូចគ្នាបាទដើម្បីអ្នកទិញ skin ភ្លើងភ្លើងស្អាតស្អាតដែរអ្នកគ្នានេះហើយអានេះភ្លើងនេះស្អាតមែនទេនេះ N94 អានេះ N94 N94 ស្អាត នេះអាអាសៀគ្នេត្រូវការតាមភាសាយើងត្រូវអត់អីទេចាំខ្ញុំធ្វើការម្ដងទៀតនេះគឺជា map ជាច្រើនអឺខ្ញុំចង់ធ្វើការចាប់ដើមគូគូគោមបាទអត់ទាន់ទេខ្ញុំអត់ទាន់ធ្វើការចូលលេងទេដោយសារតែអូខេយើងមកមើលនៅ setting របស់វាសិន យើងត្រូវកំណត់មិនខ្លះអូខេអូខេខ្ញុំធ្វើការឲ្យកន្លែងបិទសំឡេងតន្ត្រីបានហើយអឺកន្លែងនេះគឺយើងត្រូវការរៀបចំបើកអីចឹងអីចឹងណាអ្នកគ្នាគឺខ្ញុំមិនទាន់បានធ្វើការសេរីទេនេះកន្លែងធ្វើការសេរីបរិមាណអីចឹងទៅហើយ កន្លែង setting គេអ្នកនរគ្នាអាចធ្វើការស្រាវជ្រាវរកបានអឺអញ្ចឹងខ្ញុំគ្រាន់តែធ្វើវីដេអូប៉ុណ្្នឹងទេអ្នកនរគ្នាកន្លែងនេះគេដាក់ជាអឺបញ្ចូលលុយលើកទី1អញ្ចឹងមើលរង្វាន់ជាមុនសិនពេលដែលយើងបញ្ចូលគឺយើងនេះគេបានអានេះតែយើងគេថាមិនមើលបញ្ចូល top up ប្រហែលទៅបានអាហ្នឹង អត់ដាក់ចំនួនទឹកលុយឲ្យមើលអត់ដឹងថា top up ប៉ុន្មានអូប្រហែលជាមានន័យថាយើង top top up ទៅវងទូមួយរៀលក៏ដោយក៏បានអាហ្នឹងដែរអញ្ចឹងមានន័យថាអញ្ចឹងប្រហែលអូខេអ្នកនរគ្នាអាចធ្វើការចូលលេងបានគឺហ្គេមចាប់ដើមបើកហើយគឺចាប់ដើមបើកតែម្ដងអ្នកគ្នាអឺឥឡូវអ្នកគ្នាអាចធ្វើការចូលមើលខ្លួនឯងផ្ទាល់បានខ្ញុំធ្វើការបញ្ចប់ត្រឹមប៉ុណ្្នឹងតែម្ដងហើយព្រោះអីខ្ញុំបានដាក់ form មកដើមដែរហើយ form free ទៀតណា កន្លែងនេះគឺយើងមានចាប់រង្វាន់ចាប់អី skin កំភ្លើងស្អាតស្អាតជាច្រើនទៀតដែរអ្នកនរហើយបើលើទូរស័ព្ទដៃវារាំងស្រួលលេងតិចដែរអឺខនលើកុំព្យូទ័រខ្ញុំធ្វើការ control អត់ដល់ត្រូវអូខេឥឡូវខ្ញុំសូមបញ្ចប់បើវីដេអូធំប៉ុណ្ណឹងហើយអ្នកនរគ្នាអាចចូលមើលវីដេអូខ្ញុំបានហើយកុំភ្លេចធ្វើការជួយ subscribe channel ខ្ញុំម្នាក់មួយផងដាក់រូបសញ្ញាកណ្ដឹងផងអរគុណបាទជម្រាបលាបាយបាយ